ហើយមិនបានជាមកមុតជើងនៅពេលនេះអញ្ចឹងចង្រៃយោមានអារម្មណ៍ថា ដូចជាមានបំណងមិនល្អសោះ អូនចាំតិចទៅណាចិត្តឆ្អិនឥឡូវហើយចាក់បងអូនចាំបានអូអាមួយនេះឆ្អិនហាញតាខំអាំងតាំងពីដំបូងផងចានហើយអូន បងផ្លុំមានត្រជាក់ហើយអូនផ្លុំវាហើយអូនឆាប់ទេទៅចាប់បងបងបងឆៃដែរទេអត់អីទេអូនឆៃទៅព្រោះថាអូនដូចជាឃ្លានវាយូរដែរហើយ ជាងសាច់មន់ទៀតណាអោយមិនដាច់ឆៃទេបើឆ្ងាញ់ជាងសាច់មន់ទៀតណាអូនឆៃវាច្រើនច្រើនទៅមើលតើអូនឆៃវាអត់អស់ទៀតនេះសាច់នឹងជាប់ឆ្អឹងទៀតបាទ មិនមែនឆ្អឹងឯណា សាញ់ថាអូនឃើញអត់អូនអាចឆេះអាផ្សេងទៅតើបងឆេះអានេះ ណែអូនផឹកទឹកក្តៅនេះទៅវាជួយឲ្យអូនមិនឈឺនៅពេលយប់ណាចាអូអូនខាត់អីហ្នឹងគឺគឺកូនថែអូនណាបងតើអូនភ្ញាក់បែបនេះកូនថែមែនអីអូនមែនហើយគឺកូនថែអូនប៉ិតមែនណាបើបងមិនជឿបងសាក់ស្ដាប់មកអូថែមែនតាកូននេះ ធំឡើងប្រកបជាការធ្វើការដូចច្បងអញ្ចឹងបាទសំបីតែនៅក្នុងពោះមានកម្លាំងរតនានឹងទៅហើយចាបើសិនជាកូនស្រីបាទកូនស្រីប្រកបជាស្អាតហើយប្រកែកូនត្រូវដូចជាអូនអញ្ចឹងប៉ុន្តែនៅទីនេះគ្មានត្រូវឲ្យកូនទេ ចាំបងធ្វើឲ្យអូនអូនមើលណោះប្រច័នយមនេះរះពេញវងស្អាតណាស់ហាក់ដូចជាកំពុងតែចង់អបអរពួកយើងដែលចិត្តបានឃើញមុខកូនយើងអញ្ចឹងអូនក៏កញ្ចឹងដែរ អូន កាន់តែធំអូនកាន់តែមានអារម្មណ៍រំភើបហើយកាន់តែមានអារម្មណ៍ថាកក់ក្ដៅណាស់នៅពេលដែលអូនមានកូនហើយក្តីស្រឡាញ់របស់អូនកាន់តែផ្ទៃឲ្យកូនកាន់តែច្រើនទៅច្រើនទៅបើទោះជាមិនទាន់បានឃើញមុខកូនក៏ដោយបងក៏ដូចគ្នាអារម្មណ៍អូនជាម្ដាយគឺតែងតែស្រឡាញ់កូននៅពេលដែលកូនចាប់ផ្ដើមចាប់កំណត់នៅក្នុងផ្ទ គាត់មានអារម្មណ៍រំភើបដូចជាអូនដែរមែនទេនៅ ពេលដែលគាត់ពោះពួកអូននោះមែនហើយម្ដាយគ្រប់រូបគឺតែងតែស្រឡាញ់កូននេះជាធម្មជាតិរបស់សត្វលោកទីមិនថាមនុស្សឬក៏សត្វទេគេតែងតែស្រឡាញ់កូនរបស់គេអញ្ចឹងហើយ នេះអូនកាត់អីមែនទេបានជាស្រក់ទឹកភ្នែកអញ្ចឹងអត់អីទេគឺគឺអូនស្ងាត់ងងុយនៅពេលដែលស្ងាត់ក៏ហូរទឹកភ្នែកមកបាត់នេះបាទអញ្ចឹងពួកយើងឆាប់ចូលទៅសម្រាកទៅ ព្រោះថាស្អែកនេះបងត្រូវជួដីពីព្រឹករហូតដល់ល្ងាចទៀតអញ្ចឹងហើយ បងត្រូវសន្សំកម្លាំងទុកសម្រាប់ថ្ងៃស្អែក។ សម្រាប់ជើងមនុស្សឬមួយក៏បងមនុស្សប្រហែលជាគ្មានមនុស្សណាមកទេណាក៏ដាស់ព្រៃស្ងាត់បែបនេះ គឺមានតែប្តីប្រពន្ធពីរនាក់នេះឯង គាត់មកពីធ្វើការហើយមិនទាន់បានឆែកបែកទៀតតែមានកម្លាំងឯណាមែនទេគឺខ្ញុំត្រូវទៅរៀនដាំបាយដើម្បីឲ្យបងមានលោកគាត់មកដល់បានឆែកបាយតែម្ដងខ្ញុំរៀនដាំបាយសិន ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលត្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Glow Collagen ស្បែកតឹងណែនភ្លឺមករលោងតាមបែបធម្មជាតិត្រាបៀរ Anchor រូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអើកូនមានម្ដង បងមីណាប់ខ្លាញ់ឆេះផ្ទះបងមីណាប់បងមីណាប់ជួយផងជួយផងបងមីណាប់ជួយផងខ្លាញ់ឆេះផ្ទះជួយផងជួយប្លត់ផងផ្ទះយ៉ាងឆេះហើយបងមីណាប់ជួយផង អូអូអូ ពុទ្ធัวហើយមិនបានជាមមុតជើងនៅពេលនេះអញ្ចឹងចង្រៃយោមានអារម្មណ៍ថាដូចជាមានប្រភ្នំមិនល្អសោះមែនហើយ ខ្ញុំត្រូវតែបង្ហាញការងារនេះឲ្យចប់សិននឹងអាចបានទៅផ្ទះវិញពីព្រោះថាពេលនេះអូនធីតាកំពុងតរងចាំផ្លូវខ្ញុំនៅផ្ទះផងអូ លត់ភ្លឹងប៉ុណ្ណឹងសោះហេតុអីក៏ហាត់បែបនេះអើយអូយហេតុអីដៃខ្ញុំរលាកតាំងពីពេលណាហេតុអីក៏ខ្ញុំមិនដឹងអញ្ចឹង មែនហើយកាលពីតូចខ្ញុំក៏ធ្លាប់រលាកដៃដែរពេលនោះលោកពុកអ្នកម៉ែគាត់បារម្ភពីខ្ញុំខ្លាំងណាស់នេះបើសិនជាគាត់ដឹងថាខ្ញុំមាននឹងស្លាប់នៅក្នុងភ្នក់ភ្លើងទៀតមិនដឹងជាពួកគាត់បារម្ភយ៉ាងណាទេ and bing. sắp tới Mình cập trà nhẹ ngại bà mình thì đa Hai ôn phơi ấy nắng ឆេប៉ុន្តែអូនមិនចេះបង្កាត់ភ្លើងក៏ឆេផ្ទះបាត់នេះទេការងារណាដែលពិបាកធ្វើអូនកុំធ្វើវាអីព្រោះតែធ្វើហើយមិនបាននាំផលល្អមកទេមាន តែបង្កបញ្ហាទៅវិញអូនសុំទោសដែលធ្វើឲ្យបងពិបាកដោយសារតែអូនបងពិបាករត់ថ្ងៃហើយបើពិបាកថ្ងៃនឹងមួយថ្ងៃទៀតណា ក៏វាមិនអីដែរបងមីនុបនេះចាំបងកាត់អីហ្នឹងហេតុអីក៏សិតតែឈាមបែបនេះម៉ាម៉ាអង្គុយមកចាំអូនរុំរបស់ឯងណាមិនបាច់ខ្វល់បងទេអូនឆាប់ទៅលុបមុខហើយទៅសំណាក់ទៅទុកឲ្យបងជាអ្នកដាំបាយឲ្យអូនឆីវិញ ពីខ្ញុំខ្ញុំជាស្រីដែលចាំតែដេកស៊ីការងារផ្ទះបន្តិច បន្តួចក៏មិនចេះធ្វើគ្រាន់តែដាំបាយក៏ធ្វើឲ្យឆេះផ្ទះធ្វើឲ្យបងមាននប់ពិបាកមាន កូនមួយហើយស្អីក៏មិនចេះធ្វើបងមាននប់ស្ដីឲ្យបាត់នេះវាសំហើយ ហាហាហាពួកអស់ឯងទាំងអស់ហ្នឹងមានរកថ្នាំរកសីមិនសមឲ្យកូនអញហើយនៅហ៎នៅផងទៀនម្ចាស់អូយចិត្តឈួតអស់ហើយអីហ៎ជើងកូនអញឈឺណាមិនក៏មិនឆាប់ទៅរកថ្នាំរកសីមិនសមឲ្យកូនអញភ្លាមតើតើតើតើតើតើចាចាចាទៀតមកជួបត្រូវឥឡូវហើយហើយពួកអស់នេះចឹងមិនហើយកូនហ៎ឈឺខ្លាំងដែរទេហ៎មើលអូយ ដូចជាមិនតន់ចិត្តសោះមកមកមកដាក់ចុះតដាក់ចុះតមកមកមកមកហុចឲ្យយើងចាស់នេះទៀនម្ចាស់តតតតទៅឆាប់ចេញអស់ទៅហឹមធ្វើការខ្ជីខ្ជាមិនដឹងខ្ចល់អីសោះអ្នកម៉ែមកកូនមកឥឡូវនេះអ្នកម៉ែក៏បានឃើញហាញ់តាថាកូនមិនអីនោះទេមកឆាប់ឲ្យជើងមកកូនមកម៉ែស្អំឲ្យកូនណាអឺអឺអូយ អ្នកម៉ែមិនគួរណាបណ្ដាយឲ្យកូនទៅហើយមកវិញខ្លាចជាបែបនឹងសោះលោកពុកអ្នកម៉ែពេលនេះកូននឹកលោកទាំងពីរខ្លាំងណាស់កូនចង់ទៅជួបលោកពុកអ្នកម៉ែពេលនេះកូនស្រាប់តែយល់អារម្មណ៍លោកទាំងពីរហើយថាស្រឡាញ់បារម្ភពីកូនកម្រិតណាព្រោះកូនពេលនេះកូនបារម្ភពីកូននៅក្នុងផ្ទៃខ្លាំងណាស់ កូននេះគឺជាកូនរបស់កូនតែកូនចេះតែបារម្ភថាកូនមើលថែគេមិនបានល្អចុះតម្រាំលោកពុកអ្នកម៉ែដែលត្រូវឃ្លាតពីកូនវិញនោះនឹងបារម្ភពីកូនចាំមិនដេចម្ដងទៅកូនសំទោសដែលពីមុនកូនមិនដែលយល់ពីទឹកចិត្តលោកទាំងពីរតែពេលនេះកូនពិតជាចង់ជួបលោកទាំងពីរវិញណា ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Glow Collagen ស្បែកតឹងណែនភ្លឺមករលោងតាមបែបធម្មជាតិស្រាបៀរ Anchor រូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអើកូនមានម្ដង ដឹងខ្ញុំខ្លាំងណាស់ខ្ញុំគួរតែនិយាយរឿងនេះប្រាប់គាត់ឬអត់មែនហើយខ្ញុំត្រូវតែប្រាប់ខ្ញុំមិនអាចទ្រាំទៀតទេព្រោះខ្ញុំនឹកលោកពុកអ្នកម៉ែខ្លាំងណាស់ យ៉ាងម៉េចនឹងអូនអូនមានរឿងអីបងនៅខាងអូនទៀតមែនទេ បងឈប់ខាងអូនហើយអូនមានរឿងអីចង់និយាយប្រាប់បង ឆាំនិយាយមកគឺគឺអូនចង់សុំបង ទៅលេងម៉ែបងធីតានេះអូនអន់ចិត្តជាមួយបងដោយសារតែបងប្រើសម្ដីធ្ងន់ដាក់អូនកាលពីល្ងាចមិញមែនទេបងសុំទោស ដែលបងប្រាសម្ដែងធ្ងន់ដាក់អូនដែលធ្វើឲ្យអូនអន់ចិត្តជាមួយនឹងបងនេះដោយសារតែបងសម្ដែងធ្ងន់ដាក់អូនមែនទេទើបបានជាអូនចង់ទៅនៅជាមួយឪពុកម្ដាយរបស់អូនវិញអត់ទេមិនមែនដោយសារតែបងទេ គឺអូនចង់ទៅលេងពួកគាត់ឲ្យខ្លួនឯងបងពេលនេះអូនទៅតែយើងពីអារម្មណ៍ ពេលដែលអូនមានកូននេះឯងអូនដឹងថាឪពុកម្ដាយគឺបារម្ភនឹងនឹកកូនខ្លាំងណាស់អញ្ចឹងហើយតើអូនចង់សំបងទៅលេងគូដើម្បីកុំឲ្យគាត់បារម្ភពីអូនខ្លាំងបាទទៅពេលនេះវាមិនខុសពីពេលមុនទីអូនក៏ដឹងដែរ ថាឪពុករបស់អូនចិត្តធ្ងន់ប៉ុណ្ណា បាទទៅពេលនេះដូចជាយកប្រេងទៅបលុតភ្លើងអញ្ចឹងថាមិនត្រូវគាត់អាចសម្លាប់បងឬក៏អូនក៏ថាបានដែរអត់ទេបងពួកយើងឃ្លាតទៅទីនោះយូរណាស់ហើយបងអារម្មណ៍ណាស់បារម្ភគឺមានទំហំធំធេងជាងការគុំគួនណាបងបងយល់ តែបងមិនយល់ពីចិត្តឪពុកអូនទេបងមិនហ៊ាន ប្រថុយទៀតឡើយបងខ្លាចតែពួកយើងទៅដល់ពួកគាត់តាមបបាយពួកយើងទៀតបងអាចមិនសល់ជីវិតកថាបានដែរបងមិនបានថាឪពុករបស់អូនជាមនុស្សល្អទេណាតែបងពិតជាបារម្ភហើយភ័យព្រួយខ្លាចតែបងមិនអាចរស់នៅជាមួយអូននៅថ្ងៃមុខទៀតបាន។ ធីតាបងពិតជាមិនអាចរស់នៅតែគ្មានអូនបានទេអូនក៏មិនអាចរស់ដោយគ្មានបងបានដូចគ្នាដូច្នេះអូនមិនទៅទេមែនទេ ប្រហែលជាបងមុតជាប់ការពីថ្ងៃមិញហើយមើលតើអូយបថុអើយចាំចាំអូនរកអីមករំអីបង យសម្លាញ់បងសម្រាប់សិនទៅបងឈឺហើយណាកុំខំប្រឹងធ្វើការអីម្នៃទេបងតកាប់ដីបន្តទៀតបង បងកុំធ្វើដល់កូនក្មេងមើលនេះបើសិនជាបងឈឺធ្ងន់បងឲ្យអូននឹងកូនធ្វើយ៉ាងម៉េចបងសម្រាប់សិនទៅណាសម្រាប់ទៅបង ធីតាអូនចង់ធ្វើអីនឹងអូនចង់ជួយការងារបងទោះអូនមិនចេះធ្វើក៏អូនត្រូវតែធ្វើដែរដើម្បីប្តីរបស់អូនហើយនឹងកូន ណូម៉ានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិស្រាបៀរ Anchor រូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអើកូនមានម្ដង របស់របស់ចឹងចឹង ជាងប្រឡាក់សុទ្ធភុអញ្ចឹងកូនតាមកពីលេងតែបឹងឈូកអ្នកម៉ែនេះនាងអកឆាប់យកទឹកនេះលាងជើងឲ្យនាងឯងឆាប់ឆាប់ទៅចាស់ទៀនម្ចាស់អូអូយមកមកមកមកជើងលាងខ្លួនឯងវិញមកឯងចេញតាណាក៏ទៅទៅធ្វើអីដូចជាមិនតន់ចិត្តសោះមក លើកជើងមកកូនមកលៀងអញណាលើកក្រោយកុំទៅលេងកន្លែងណាដែលមានភក់ច្រើនអញ្ចឹងណាកូនម៉ែខ្លាចឆ្លឹងវាតង់ទៀមកូនណា មិនអីទេអ្នកម៉ែឆ្លឹងមិនហ៊ានខំកូននោះទេ ហើយកូនក៏មិនខ្លាចវាដែរអូយកូនមិនខ្លាចតែម៉ែបារម្ភពីកូនអ្នកម៉ែកូនធ្វើខ្លួនអញវិញ ម៉ែប្រាប់ថាឲ្យនៅស្ងៀមមកប្រឡាក់ប្រលោះអស់ហើយលីងចាំណាកូន កុំឲ្យប្រឡាក់អញ្ចឹងទៀតណាចាស់អ្នកម៉ែនេះយកកណាត់ថ្លៃមកជូតជាងកូនម៉ែអញ្ចឹងម៉ែនឹងធ្វើឲ្យកូនខ្លាចជាកុលស្ត្រីដែលល្អខ្ពង់ខ្ពស់លើគេបំផុតណា គាត់ជិះមួយទៀតមកឃើញទេស្អាតហើយហឹមប្រពន្ធស្មាញ់ ធ្វើប្រពន្ធសម្លាញ់បងជួយអូនផងឆ្លងច្រើនណាស់ជួយបែកចេញផងអូនអស្ចារ្យណាស់មិនអីទេអូនបងមិនអោយអូនមករកត្រីហេតុអីបានតែអូនលួចមកអញ្ចឹង មិនថាបងឈឺឬក៏បងស្លាប់ក៏បងមិនចង់ឃើញអូនពិបាកបែបនេះដែរពេលដែលអូនពិបាកដោយសារតែបងបងដូចជាស្លាប់ទាំងរស់អញ្ចឹងបងមិនចង់ឃើញអូនពិបាកទេ អូនពិបាកទ្រង់បងស្ទើរតែប្រេះបែកទៅហើយអូនជប់ទៅណា សន្យាទេអូនគឺជា ប្រពន្ធរបស់បងពេលមានសុខរួមសុខមានទុក្ខរួមទុក្ខអូនពិតជាមិនអាចអង្គុយមើលបងលំបាកតែម្នាក់ឯងពិតមែនបងភ្លេចហើយមែនទេអូនគឺជាប្រពន្ធរបស់បង ជាប្រពន្ធ តែបងមិនចង់ឃើញអូនពិបាកបែបនេះទេបាទអូននៅតែរឹងរូសបែបនេះទៀតអូនស្ដាប់បងទៅល្អជាងឥឡូវនេះពួកយើងត្រឡប់ទៅផ្ទះវិញទៅណាហើយអូនឈប់ធ្វើអញ្ចឹងទៀតណាឆ្លើងបងបោះវាចេញអស់ហើយ នគរណាធីតាត្រឡប់មករកម្ដាយវិញមកណាកូនណាអាយឈឺហើយអាយសម្រាប់ខ្លះទៅកូនយើងមិនយូរទីនឹងត្រឡប់មករកពួកយើងវិញចំខាងអោះណែអត់ទេលោកបង ខ្ញុំនឹកកូនណា ខ្ញុំចង់ជួបកូនឥឡូវនេះ លោកបងណានេះនេះអាយក្អកធ្លាក់ឈាមផងអីលោកបងខ្ញុំនឹកកូនណាស់លោកបងទៅតាមរកកូនទៀតទៅណា ណា លោកបងណា ខ្ញុំបានឲ្យគេទៅតាមគ្រូមកមកមើលឯងហើយហើយក៏ឲ្យគេទៅតាមរកកូនដែរតែឥឡូវឯងឆាប់សម្រានតិចទៅណាពិតមែនឯងលបងលបង ទៅតាមរកកូនយើងមែនអីអឺសម្រាប់ទៅមកត្រង់ត្រង់ នេះអូនកើតអីហ្នឹងនេះអូនយល់សោះអាក្រក់មែនទេបងអូនយល់សັບឃើញអ្នកម៉ែអូនយល់សັບឃើញគាត់ឈឺធ្ងន់អូនបារម្ភអូនបារម្ភពីគាត់ខ្លាំងណាស់បងវាគ្រាន់តែជាការយល់សប្តិទេអូនអ្នកម៉ែគឺជាមនុស្សល្អមិនមានរឿងឯកាឡើងចំពោះគាត់ទេអត់ទេយល់សប្តិនេះគឺវាដូចជាការប៉ັດខ្លាំងណាស់អូនយល់សប្តិអូនយល់សប្តិឃើញគាត់ក៏អត់ចេញឈាម ញគាត់ស្រែកហៅអូនគាត់នឹកអូនគឺគាត់ពិតជានឹកអូនខ្លាំងណាស់បង ប្រហែលជាអូននឹកគាត់ខ្លាំងពេកហើយបានជាអូនយល់សប្តិបែបនេះណាមួយថ្ងៃមិញ អូនជួបរឿងមិនល្អទៀតអញ្ចឹងអូនឆាប់តម្រាតទៅណាដើម្បីកូនបងថា អ្នកម៉ែប្រកាសជាគ្មានរឿងអ្វីកើតឡើងទី ជួយថែរក្សាលោកពុកនិងអ្នកម៉ែឲ្យមានសុខភាពល្អនិងសុខសប្បាយផងតិចចុះ នសម្លាញ់អូនអើយណា អូនកុំតណាចោលបងណាបងទៅតាមរកអូនហើយធីតាធីតាធីតាធីតាកូនយើងកើតហើយអូនធីតាកំពុងតែទាស់សរសៃហើយខ្ញុំមិនអាចបណ្ដោយឲ្យនាងនៅបែបនេះបានទេបើមិនចឹង វាអាចប៉ះពាល់ដល់ជីវិតកថាបានមែនហើយចាស់ចាស់និយាយថាតោះសរសៃតតរប្រមាថពុះវែងមកទើបអាចព្យាបាលបានអត់ទេគឺគ្រោះថ្នាក់ខ្លាំងណាស់ណាបងពុះនោះវាគ្រាន់តែជាសត្វវាមិនអាចយកឈ្នះបងបានទេដើម្បីអូនបងនឹងទៅរកវាឲ្យបានខ្ញុំមិនអាចអស់សង្ឃឹមទេព្រោះកែភ្នែករបស់ខ្ញុំទាំងពីរកំពុងតែរងចាំក្តីសង្ឃឹមពីខ្ញុំហើយ បានជួយតាមថែរក្សាប្តីខ្ញុំមិនឲ្យមានគ្រោះថ្នាក់ពីសត្វចង្រៃ